រ៉ូណាល់ដូទៅឆែស៊ីហ៎អត់ទេខ្ញុំគិតថាប្រសិនបើគាត់ទៅឆែស៊ីគាត់ដូចជាធ្វើបាបខ្លួនឯងវិញគាត់គាត់អាចប្រកួតប្រជែងជាមួយនឹងកីឡាករតំបន់ប្រយុទ្ធវ័យក្មេងផ្សេងគេផ្សេងគេបានអត់ប្រហែលណាស់បាទបច្ចុប្បន្នមានក្រាបជាសុបាទស្វៀនសំភេមតូសមាន Raheem Sterling បាទមានកៃ Howard គេមានបាទ តំបន់ដូចជាអីគេកលាករមៀតធំហ៎ប្រូចាបាទហើយប្រសិនបើរ៉ូនដូគាត់ទៅឆែស៊ីវាខ្ញុំគិតថាគាត់ដូចទម្លាក់តម្លៃខ្លួនឯងបាទបើសិន ជាខ្ញុំជាគាត់ណាប្រិមិត្តបើសិនជាខ្ញុំជាគ្រីស្ទីណូរ៉ូនដូខ្ញុំនឹងបញ្ចប់អាជីពនៅក្នុងប៉ុណ្ណេះបាទក៏ព្រោះហេតុអីតែតែពិតទៅខ្ញុំគិតថាចេតនារបស់គាត់នេះគឺចេតនារបស់គាត់ផ្សេងណាតែសម្រាប់ខ្ញុំ សម្រាប់ខ្ញុំខ្ញុំគិតថាខ្ញុំនឹងបញ្ចប់ហេតុអីក៏ព្រោះតែទុកធរៈវេលា ពេលវេលាដែលល្អល្អបាទជាមួយនឹងបាទទាត់បាទមានន័យថាទុកអនុសាវរីយ៍ដែលល្អកុំឲ្យបន្សល់ទុកបន្ថែមនៅ អនុសាវរីយ៍ដល់បាទកក្រិចដល់ងងឹតជាមួយនឹងខ្លួននៅពេលដែលមុនចូលនិវត្តន៍ឥឡូវប្រិយមកឃើញហើយគាត់បានបន្សល់ទុកនៅព្រឿងរាវ ដ៏ជាច្រើនដែលតាក់ទងជាមួយបញ្ហាផ្លូវចិត្តរបស់គាត់តាំងពីស៊ូវិនទូសឥឡូវរហូតមកដល់ Manchester United បាទអញ្ចឹងវាជាផលលំបាកអញ្ចឹងអញ្ចឹងនៅពេលដែលគាត់លេងកាន់តែច្រើនប្រសិនបើឈ្នះគាត់នឹងទទួលបាននៅរឿងមួយដ៏ល្អតែប្រសិនបើចាញ់គាត់នឹងក្លាយជាមុខសញ្ញា បាទរបស់ទាំងអ្នកសារព័ត៌មាន ទាំងអ្នកគ្រប់គ្រងកីឡាករផ្សេងគ្នា ទាំងអ្នកស្អប់គាត់បាទ អញ្ចឹងតន់ពេលវេលាដែលគាត់នៅថែរក្សាកិត្តិនាមរបស់គាត់បាន គួរតែបញ្ចប់ត្រឹមប៉ុណ្ណាបាទនេះសម្រាប់ខ្ញុំណាបាទគួរតែបញ្ចប់ត្រឹមប៉ុណ្ណាអាចចូលនិវត្តសោយសុខជាមួយនឹងលុយកាក់អាចនឹងទៅ បន្ថែមជាមួយនឹងការជ្រើសរើសយក license បាទ license ជា manager បាទព្យាយាមទៅដឹកនាំក្លឹបដូចឧទាហរណ៍ដូចជា Man U B អញ្ចឹងទៅ បាទក្លឹបយុវជនរបស់ Man U ក្លឹបយុវជនរបស់ Real Madrid អីចឹងមកណាបាទដើម្បីអភិវឌ្ឍខ្លួនឯង ដំបូងឡើងចូលនិវត្តន៍ចាយពេល2ឆ្នាំនៅជាមួយក្រុមគ្រួសារបាទពង្រឹងក្រុមគ្រួសារបន្តមកទៀតពង្រឹងការងារចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យកីឡាបានវិញតទៀតបាទដល់ពេលអញ្ចឹងឃើញទេបាទគាត់ដើរផ្លូវស៊ូបន្ទុះពងមានបញ្ហាឥឡូវមកកាន់ Man U មានបញ្ហាបន្ថែមទៀតបាទគាត់បានលើកឡើងហើយថាបច្ចុប្បន្ននេះគាត់ដើរទៅណាក៏គាត់មិនស្រួលដែរបាទសម្រាប់ Cristiano Ronaldo គាត់ទៅណាក៏គាត់មិនដែលស្រួលដែរមុខមាត់របស់គាត់គឺតែងតែត្រូវតាម ប្រម៉ាញ់ពីអ្នកកសែតគាត់ធ្វើអីបន្តិចក៏អត់បានដែរសូម្បីតែគាត់ចង់ហៅមិត្តពួកម៉ារបស់គាត់ចាស់ចាស់មកផឹកនៅផ្ទះម្នាក់មកកច្រែងក៏អត់បានដែរនៅមានអ្នកតាមដានជាប់រហូត បាទនៅស្រុកគេប្រិមិត្តអ្នកកសែតដូចជាគេហៅថាភ្នាក់ងារ FBI អញ្ចឹងស៊ើបស៊ើបណាស់ បាទសំបីតែទៅទិញចៃជៀនមកមកហូបហ្នឹងក៏គេស្ដឹងដែរបាទចំណុចនេះហើយ ដែលគ្រីស្ទីណូរ៉ូណាល់ដូលើកឡើងថាជីវិតឯកជន របស់គាត់ត្រូវបាត់បាត់បង់បាទអញ្ចឹងសម្រាប់នេះអីអានេះរឿងរ៉ាវរបស់ពូដូឯប្រិមិត្តនេះខ្ញុំគ្រាន់តែរៀបរាប់ជូនប្រិមិត្តបើសិនជាខ្ញុំវិញបើសិនជាខ្ញុំជាគាត់ខ្ញុំចង់ថែរក្សាអនុសាវរីយ៍ល្អល្អមុនចូលនិវត្តន៍ ជាជាងយើងមុនចូលនិវត្តទទួលបាននៅអនុសាវរីយ៍ដល់ដែលវាមិនល្អបាទប្រិយមកឃើញទេបាទស៊ូវិនទូសឥឡូវមកមែនយូសុទ្ធតែជាអនុសាវរីយ៍ដែលមិនល្អបាទសុទ្ធតែជាអនុសាវរីយ៍ដែលមិនល្អបាទជាពិសេសគឺមកកាន់ Manchester United នេះគឺអនុសាវរីយ៍ជាពិសេសអនុសាវរីយ៍ចុងក្រោយនេះគឺជាអនុសាវរីយ៍ដ៏ជូរចត់បំផុតសម្រាប់គាត់បាទប្រិមត្តឃើញទេបាទបាទបើបាទបលិនដ5សម័យកាលអង្គុយនៅកៅអីបំរុងបាទអារម្មណ៍យ៉ាងណា បាទអារម្មណ៍យ៉ាងណាបាទហើយបើសិនយ៉ាងគាត់លេងឲ្យជំរឿសជាតិទៅ នាំក្មេងៗលេងបាទសេរីដូចជា Milner អញ្ចឹងណាលេងនាំក្មេងៗលេងអញ្ចឹងទៅគាត់តម្លាក់តំបន់របស់គាត់ពីតំបន់ប្រយុទ្ធមកលេងនៅតំបន់បំរើបាទលេងនៅក្នុងតំបន់បំរើការពារបាទដើម្បីជាកាពីតែនបាទដើម្បីជាកាពីតែនដើម្បី ជួយដល់កូនក្រុមរបស់គាត់ទៅបាទវាជារឿងមួយដ៏ល្អសម្រាប់គាត់សម្រាប់ខ្ញុំគិតអញ្ចឹងណាតែប្រសិនបើគាត់នៅបន្តជាមួយតំណែងប្រយុទ្ធ ខ្ញុំគិតថាវាជារឿងមួយដ៏តឹងរឹងណាស់សម្រាប់គាត់ទី1គាត់ត្រូវប្រជែងជាមួយនឹងតំបន់ការពារដែលអាចនឹងបង្កគ្រោះថ្នាក់ទី2បាទគឺការប្រកួតប្រជែងនៅក្នុងប្រយុទ្ធគឺត្រូវតែទៀមទីឲ្យកម្លាំងរបស់គាត់ពេញមាំ100%បច្ចុប្បន្នគាត់មាំទាំប៉ុន្តែបើប្រៀបធៀបជាមួយនឹងគាត់ពីមុនគឺអត់ដូចមុនទេគាត់មានការប្រុងប្រយ័ត្នខ្ពស់បាទអញ្ចឹងចំណុចនេះបាទសូមបិទទៅអញ្ចឹងចំណុចនេះគឺវាចំណុចចឹងដែរបាទបាទ បាទសម្រាប់ខ្ញុំបាទសម្រាប់ខ្ញុំជាគាត់និយាយអញ្ចឹងណា បាទអញ្ចឹងសម្រាប់ខ្ញុំមិនដែលមានគំនិតចង់ខ្លាចជាគាត់ទេគ្រាន់តែនិយាយថារឿងនេះគឺបើសិនជាគាត់ធ្វើអញ្ចឹងទៅគាត់នឹងថែរក្សាអនុស្សាវរីយ៍មួយដ៏ល្អមុននឹងគាត់ចូលនិវត្តន៍បាទបាទស៊ីវត្រាតាពិតរឿងអុយ17កម្ពុជាខ្ញុំបាននិយាយរួចរាល់ហើយ បាទហើយក៏ចូលរួមសោកស្ដាយមែនទែនសម្រាប់អុយ17កម្ពុជា ដែលបានចាញ់ទៅលើអ៊ុយ17របស់ចិននឹងក្នុងលទ្ធផល9ទល់នឹង0បាទតែខ្ញុំនៅតែនិយាយដដែលបន្តិចទៀតថាសូមឲ្យប្រិយមិត្តបន្តគ្រប់គ្រងជាមួយនឹងក្រុមជម្រើសជាតិរបស់យើងកាលដែលយើងរិះគន់សូមរិះគន់ក្នុងន័យស្ថាបនាកុំរិះគន់ក្នុងន័យជន់ពន្លិចកុំនេះរិះគន់ក្នុងន័យបង្អាក់ជន់ហើយជន់ទៀតបាទអាណិតក្មេងចំនួនក្រោយគេលោកក្មេងចំនួនក្រោយគេលែងឲ្យបាទគេលែងមកហាត់ គេលោកម៉ែឪគេលែងឲ្យកូនគេមកហាត់ណាមកទៅហាត់ធ្វើអីលេងចាញ់ស្ដីឲ្យរហូតអញ្ចឹងទៅហាត់ធ្វើអីលេងឈ្នះក៏មិនបានអីលេងចាញ់គឺតែពីប្រអាប់បាទអញ្ចឹងអនាគតចុងក្រោយកីឡាករលេងដដែលដដែលហ្នឹងទៅព្រោះគ្មានអ្នកចូលមករួមមកទេបាទអញ្ចឹងខ្ញុំសូមចាត់ប្រិយមិត្តថាយើងមិនបានចូលរួមអីទេក្រៅពីការគ្រប់គ្រងហ្នឹងទៅបាទខ្ញុំសូមចាត់តែប៉ុណ្ណេះយើងមិនបាន ចូលរួមទៅវឹកហាត់ យើងមិនបានចែកអង្គយើងមិនបានចែកទឹកចែកទឹកស៊ីអ៊ីវអីណាបានអញ្ចឹងអ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺគ្រប់គ្រងជំរឿជាតិយើងបាទប៉ុណ្ណឹងទេបាទស៊ីអ7បើធ្វើគ្រូក៏ពិបាកដែរព្រោះគាត់តឹងរឹងហ៎អេកៅភក្តីរឿងរ៉ាវតាក់ទងនឹងភាពតឹងរឹង គឺវិន័យជាធំនឹងឯងបើសិនជាកីឡាករទាំងអស់អាចធ្វើបានតាមរ៉ូណាល់ដូខ្ញុំគិតថា អាចធ្វើបានណា ខ្ញុំគិតថានឹងមានភាពមាំទាំហើយរឹងមាំហើយខ្លាំងបាទព្រោះគាត់ការវឹកហាត់របស់រ៉ូណដូគឺខុសគេគាត់វឹកហាត់ខ្លាំងណាស់បាទគាត់វឹកហាត់ខ្លាំងណាស់បាទបាទមេស៊ីហ៎បាទតាក់ទងជាមួយនឹងចាំអ៊ុតមេស៊ីផងតាតម្រងលេងរបស់គាត់នៅ ប្រសើរអត់តាក់ទងជាមួយនឹងលីអូណែលមេស៊ីលីអូណែលមេស៊ីបើគឺគិតមកដល់ពេលនេះបើសិនជាយើងនិយាយអំពីលបឿនរបស់គាត់ គឺមានពាក្យធំថយបាទលបឿនរបស់គាត់ណា បាទវាធំថយទៅតាមអាយុចឹងឯងប្រិមិត្តបាទមេស៊ីប្អូនរ៉ូណូ2ឆ្នាំអញ្ចឹងមេស៊ី35នឹងឯងបាទអញ្ចឹងល្បឿនរបស់គាត់ឥឡូវមានការថមថយហើយបើសិនជាយើងនិយាយអំពីការញាក់របស់គាត់ចកេះរបស់គាត់ជើងរបស់គាត់នៅមានល្អដដែលនៅល្អសុទ្ធបើយើងនិយាយអំពីការសុទ្ធបាល់មេស៊ីគឺកម្រសុទ្ធខ្លាំងណាស់ភាគច្រើនបាល់គាត់គាត់សុទ្ធគឺតិចនិចអញ្ចឹងគាត់នៅតែបន្ត free kick បានល្អម្ដងសប្ដថ្ងៃនេះ ឲ្យតែចន្លោះ23 25ម៉ែត្រគាត់ហើយបាទកន្លែងហ្នឹងគឺគាត់ហើយហើយអ្នកចាំទីគឺកម្រចាប់បានណាបាទហើយគាត់ក៏កម្រសុទ្ធដែលមិនចំទីដែរបាទនិយាយរួមទៅ10គឺ7ហើយបាទសម្រាប់គាត់ទាំងក្នុងចរិយាចំណាយប៉ុណ្ណេះណាបាទចរិយាចំណាយប៉ុណ្ណេះបាទអញ្ចឹងសម្រាប់លីអូណែលមេស៊ីបច្ចុប្បន្នលបឿនមកគាត់មានការថមថយប៉ុន្តែគាត់លែងប្រយុទ្ធហើយប្រិមិត្តសម្រាប់លីអូណែលមេស៊ីបច្ចុប្បន្នគឺគាត់លែងប្រយុទ្ធហើយ ដល់អញ្ចឹងទៅការនៅលើទីលានរបស់គាត់គាត់ដើរច្រើនសម្រាប់លៀនណែមើស៊ីណាបាទនៅលើទីលានគាត់ដើរច្រើន ជាងរត់អត់ដូចមុនទេព្រោះការពីមុនមកគាត់ប្រយុទ្ធឥឡូវគាត់លែងដើរតួនាទីប្រយុទ្ធហើយគាត់ដើរតួនាទីជាបំរើស្ទើរតែបំរើពេញតួបាទអញ្ចឹងប្រិមិត្តបានឃើញហើយទាំងណេម៉ាទាំងលៀនបាទទាំងអឹមបាប៉េគឺទទួលបានគ្រាប់បាល់ពីលៀនណែមេស៊ីច្រើនណាស់បាទព្រោះលៀនណែមេស៊ីនេះដើរតួខ្លួនឯងជាបំរើពេញតួហើយបច្ចុប្បន្នបាទឥឡូវយើងមើលឃើញហើយ បាទបន្ទាប់ពីការសុទ្ធបញ្ចូលទី ជាច្រើនឆ្នាំ2 3ឆ្នាំចុងក្រោយនេះលីអូណែលមេស៊ីគឺលេងតែអាស៊ីហ្មងមួយឆ្នាំមួយឆ្នាំអាស៊ីមិនតិចជាង20គ្រាប់ទេ បាទអញ្ចឹងបាទអញ្ចឹងសម្រាប់គាត់ខ្ញុំជឿជាក់ថា វាដល់ពេលវេលាហើយមិនថាមេស៊ីមិនថារ៉ូណាល់ដូទេប្រិមិត្តដល់ពេលវេលាហើយ ចាស់ចាស់អស់ហើយបាទបាទអេបាសេឡូណាធ្លាក់លេងយូរ៉ូប៉ាលីកឯនៅទេ បាទនៅទេនៅទេណា បាទហ្នឹងហើយបាទប្រុសយកបាទប៉ុណ្្នឹងទៅបាទយើងនិយាយតែប៉ុណ្្នឹងទៅចោះបាទបាទបាទអញ្ចឹងយើងព័ត៌មានក៏ដូចជាមិនមានអីច្រើនទៀតទេជូនទៅការប្រិមិត្តបាទដូចជាអស់ហើយព័ត៌មាន បាទអញ្ចឹងខ្ញុំសូមជម្រាបជូនអំពីការប្រកួតនៅក្នុងយប់នេះហ្មងអឺ World Cup